ចឹងដំបូងយើងនិយាយពីអឺដីតិចសិនអញ្ចឹងដីឧទាហរណ៍ថាដីម្ដុំយើងមានគ្រាប់ដីណាមិនយើងនិយាយឲ្យមាន cohesion ហើយនិង cohesion less អញ្ចឹងយើងមាន particle គ្រាប់បាត់ដីធំទៅតូចមានគ្រាប់ធំមានគ្រាប់តូចហើយមកគ្រាប់មកគ្រាប់គុំចូលគ្នាទៅវាបង្កើតជាលំហទៀតណាពេលដែលមានគ្រាប់ទាំងអស់ហ្នឹងវានៅចិត្តចិត្តគ្នាវាអាចបំពេញចិត្តទេវាប្រកាសជាមានលំហចឹងគ្រាប់ដី អញ្ចឹងនៅក្នុងហ្នឹងយើងមានសយឬក៏ sol អញ្ចឹងទៅអញ្ចឹងយើងមាន grand grand កប់ដីណា grand grand របស់យើងហ្នឹងហើយយើងមាន vor vor ហ្នឹងប្រហោអញ្ចឹងយើងមានក្របដីយើងមានប្រហោតែប្រហោហ្នឹងវាអាចចូលទឹក ហើយវាមានវាមានទឹកដល់ផ្កាណាមានទឹកចូលទៅក្នុងហ្នឹងវាបង្កើតទៅជាទឹកវាមានទឹកព្រោះនៅក្នុងទឹកវាអត់អាចទៅទៅស៊ីថ្មហ្នឹងបានទេតែវាចូលទៅក្នុងប្រហោងហ្នឹងអញ្ចឹងនៅក្នុងវត្តនេះវាមាន water កន្លែងណា មានទឹកមានមាន water ណាកន្លែងណាអត់មាន ជាអីជាខ្យល់ណាចឹងវល់បហោងវាមានជាទឹកឬមួយជាខ្យល់ក្រែនជាដីមកជាថ្មយើងកម្មថាវាជាថ្មគ្រាប់ថ្មទូទូចណាពួកក្រែនជា solid solid រឹងហ្មងណាជាថ្មហ្មងតាន់ហ្មង ហើយនៅក្នុងដីម្ដុំយើងមានអញ្ចឹងមានថ្មមានខ្យល់ខ្យល់កន្លែងណា មានទឹកជាខ្យល់កន្លែងណា មានទឹកទឹកហ្នឹងណាទឹកមានទឹកហូរអញ្ចឹងទៅហើយកន្លែងណា មានក្របថ្មក្របថ្មក្របថ្មថ្មហើយខ្ញុំដួសមកខ្ញុំយកកំប៉ុងមកខ្ញុំដួសដីទៅខ្ញុំមានអញ្ចឹង ថ្មថ្មទូចទូចមានធំមានទូចហើយមានទឹកនៅក្នុងហ្នឹងទឹកវាទៅបំពេញប្រឡោះវាទៅបំពេញប្រឡោះតែមិនមានន័យថាវាបំពេញចិត្តទេណាវាអាចមានសល់ខ្យល់វាអាចមានសល់ខ្យល់ដូចយើងថាណាស្ងួតអាហ្នឹងវាមានខ្យល់ហើយអញ្ចឹងប្រពធីហ្នឹង យើងឃើញមាន3ហ្នឹងណាដី ទឹកហើយនឹងខ្យល់យើងអាចដឹងស្អីគេបានយើងដឹងម៉ាស់វាបានយ៉ាងហើយម៉ាស់ហើយយើងដឹងអីទៀតមាត្រណារបស់ដែលយើងអាចដឹងម៉ាស់មានម៉ាស់ធម្មតាយើងគិតជាគីឡូក្រាម ឬមួយ វាคล้ายទៅជា load ជា weight ជាមិនជាទម្ងន់ហើយណាជាគីឡូញូតនទៅដូចគ្នាណានេះ ជាម៉ែត្រគីបឬក៏សង់នីម៉ែត្រគីបទៅហ្នឹងជាមៀតហើយម៉ាស់ហើយនឹងទម្ងន់ដូចគ្នាណាខុសគ្នាតែការាវិធីដែរខុសគ្នាតែជីឯងអញ្ចឹងវាស្មើនឹង ម៉ាស់គុណនឹង g weight ជាម៉ាស់គុណនឹងសន្ទុះទំនាញសកលពេលខ្លះ g មែនតែនវាស្មើនឹង9.81តែពេលខ្លះគេឲ្យវាស្មើ10ណាបើសិនជាយើងគិតមាត់បើសិនជាយើងគិតកាស៊ីអូឬយើងគិតកម្មវិធី Excel ឯងយើងអាចដាក់9.81ដើម្បីឲ្យវាត្រូវ តែបើយើងគុណមាត់ដើម្បីឲ្យងាយស្រួលយើងថា10ហ្មងទៅយើងគុណយកហ្មងក៏អត់ខុសដែរណា10វាមិនខុសទេជាវិញខ្ញុំយើងមានម៉ាស់យើងថ្លឹងបានយើងដាក់នៅលើអញ្ជីងទៅយើងឃើញម៉ាស់វាមានមៀតយើងដាក់នៅលើកំប៉ុងមួយដែលមានយកដីជោកដាក់ចូលក្នុងកំប៉ុងមួយដែលមានយ៉ាម៉ែត្រឧទាហរណ៍ថា កំប៉ុងមូមួយយ៉ាម៉ែត្រមូហើយមានកម្ពស់50ហើយមានកម្ពស់50ហើយមានយ៉ាម៉ែត្រ D អញ្ចឹង v របស់វាគឺ pi d ការ៉េលើ4គុណនឹង50ណាចឹងអាហ្នឹងជាជា geometry ទូទៅ volume volume វិញជា volume សរុបអញ្ចឹងយើងអាចរយគេនៅក្នុងមេរៀនយើងរៀន property របស់របស់ច្រើនគេអាចរម៉ាស់មៀតម៉ាស់ volumic អញ្ចឹងវាជា rho គឺ m លើ v ណាគឺ ຂະໜາດវាគឺគីឡូក្រាម ក្នុង1ម៉ែត្រគីបឬមួយក៏ពេលខ្លះគេប្រើក្រាមក្នុង1សង់ទីម៉ែត្រគីបហើយយើងអាចកណនាជានេះជាវ៉ាស់ម៉ាស់ volumic ឬមួយក៏ជាពណ៌ពណ៌នឹងជាវែកពណ៌ volumic ម៉ាស់ volumic នេះជាអកជាបារាំងចុះយើងសេវាជាបារាំងហើយជាពណ៌ volumic ជាបារាំងដែរទៅពណ៌ volumic ដូចគ្នាគាត់តែយកម៉ាស់គុណនឹង Z ដែរអញ្ចឹងខ្ញុំសេវាកាម៉ាគុណនឹង Z លើ V អញ្ចឹងຂະຫນາດរបស់វាគឺគីឡូញូតនក្នុង1ម៉ែត្រគីប ណាអញ្ចឹងវាមានអានេះដូចគ្នាពីរនេះតែមួយឯណាមួយយើងហៅ mass volumic មួយយើងហៅ pore volumic នឹងបារាំងនៅមើលអង់គ្លេសយើងហៅថាអឺ mass ដូចគ្នាណា mass density ឬក៏ weight density ឯទៅភាពខុសគ្នានៅណា ភាពខុសគ្នានឹងកើតឡើងនៅពេលដែលមានទឹកហើយនឹងអត់ទឹកចឹងហើយបានមិញយើងថាអត់មានទឹកអត់មានទឹកធានមេកានិកដីវាអត់មានន័យទឹកសំខាន់ណាស់ឃើញទេទឹក water ព្រោះអីម៉ាស់ដែលយើងថ្លឹងបានម៉ាស់ដែលយើងថ្លឹងបានយើងដាក់នៅលើជញ្ជីងថ្លឹងមានម៉ាស់អីគេមានម៉ាស់បោះការាំង នេះយើងហៅ mass solid បូកនឹង mass របស់ water បូកនឹង mass របស់ខ្យល់ m របស់ទឹកបូកនឹង m របស់ air ប៉ុន្តែ m air m របស់ខ្យល់វា0ចង់ថាខ្យល់វាមិនមាន mass ទេ អញ្ចឹងយើងសរសេរបានតែ m នេះស្មើនឹង m របស់សូលីតបូកនឹង m របស់ទឹកម៉ាស់របស់ទឹកណាដោយសារមួយនេះវាសូន្យដូចគ្នា volume ដូចគ្នាបើសិនជាយើងនិយាយ volume វាមាន volume របស់ទឹកណាវាមាន volume របស់ថ្មហើយក៏វាមាន volume របស់ខ្យល់ ហ្នឹងជា volume សរុបតែកុំច្រឡំ volume របស់ air អត់ស្មើសូន្យទេណា max ខ្យល់យើងអាចថាវាប្រហែលសូន្យមិនមានន័យថាវាសូន្យទេតែវាសឹងសូន្យហើយតែយើងផ្លឹងពេញប៉ោងយើងវាអត់មានទម្ងន់ទេតែមៀតរបស់ខ្យល់មានមៀតរបស់ខ្យល់ធំហ្មងមិនមិនសូន្យទេ អញ្ចឹងយើងឃើញប៉ុណ្ណឹងប្រពធីសាមញ្ញបំផុតណាយើងអាចវាស់បានថ្លឹងបាន engineering ប្រពធីអញ្ចឹងហើយយើងត្រូវវាស់វែងវាបានដាក់លើជញ្ជីងដាក់លើរបស់វាស់មៀតវាឲ្យបានឥឡូវប្រែប្រួលស្អីគេប្រែប្រួលម៉ាស់បោះទឹកម៉ាស់បោះទឹកប្រែប្រួលអញ្ចឹងយើងមើលមើលបើសិនជា m នេះ អំបោះទឹកវាប្រែប្រួលប្រែប្រួលដោយសារអីបរិយាកាសវាស្ងួតវាសើមភ្លៀងមួយមេមកវាសើមហាលថ្ងៃទៅវាស្ងួតអញ្ចឹងពេលវាសើម វាអាចសើមជោគជាំឬមួយក៏វាអាចស្ងួតឡើងអស់លីងណាដើម្បីមានភាពងាយស្រួលគេគូយ៉ាក្រាមគេគូវាបដាច់ឲ្យដាច់ហ្មងគេថាឥឡូវមកកលៈនេះគឺ MS ណាខ្ញុំយកថ្មទាំងអស់មកសកត់ឲ្យណែននៅក្នុងនេះ MS អញ្ចឹងឥឡូវនេះគឺវមានន័យថាប្រហោងយកប្រហោងដាក់បណ្ដុំអញ្ចឹងទឹកវាអាចប្រែប្រួល នៅក្នុងចន្លោះប្រហោងណាវាប្រែប្រួល អានេះជាកពស់ប្រហោងអានេះជាកពស់ទឹកអានេះជាកពស់របស់ដីណាខ្ញុំបែកវាអញ្ចឹងទៅខ្ញុំមើលណាកពស់របស់ទឹកប្រែប្រួលប៉ុន្តែកម្ពស់វត្តទឹកវានឹងអស់នៅពេលដែលកម្ពស់ទឹកស្មើ0វានៅក្នុងកង់នេះស្យងសិចសិចសិចឬក៏តរាយ ស្ងួតហើយអស់ទឹកហើយលែងមានទឹកហើយស្ងួតប៉ុន្តែនៅពេលដែលហាស់ W យើងវាស្មើនឹងហាស់ V អញ្ចឹងគេហៅថា saturated saturated មានន័យថាសើមជោគវាអាចធំជាងនឹងឯងត្រូវហើយព្រោះវាធំជាងនឹងវាហីហើយ វាហៀហើយវាលើសកំប៉ុងហើយណាអញ្ចឹងអានេះគឺជោគហ្មងហើយឥឡូវនេះគឺយើងអាចសរសេរថាមានហាកពស់របស់ខ្យល់ហារបស់ A ទៅអញ្ចឹងនៅពេលដែលហា W ស្មើ0ហារបស់ A ស្មើហារបស់ V អានេះហារបស់ A ស្មើ0ណា ចឹង saturated មានន័យថាអត់ខ្យល់លីដូចយើងបើកទឹកហ្គាសយើងបើកទឹកក្រូចបើកផាច់យើងឃើញខ្យល់ហូរប្រាយចាខ្យល់ដែលហូរហ្នឹងជាអីជាខ្យល់ហ្នឹងហើយវាខ្យល់នៅក្នុងហ្នឹងហើយមានន័យថាវាអត់ saturated ទេណាវាមាន air saturated មានន័យថាអស់អស់ខ្យល់អត់មានពពុះខ្យល់ទេស្ងួត មានន័យថាអត់ទឹកហ្មងអត់មានទឹកអលី ស្ងួតចេះសិតតែខ្យល់ស្ងួតគឺសិតតែខ្យល់ហើយអញ្ចឹងយើងថាមើលនៅពេលដែល HW ស្មើ0មានន័យថា MW ស្មើ0 mình âm mà số មានន័យថា MW ស្មើ0ចឹង MW ស្មើ0គឺ condition tiết cứ derived គេសរសេរមួយទៀតគឺថា mass volumic sec គេសរសេរថា mass volumic ឬមួយក៏ពណ៌ volumic 6 6នឹងស្ងួតអញ្ចឹងយើងសរសេរ rho d ក៏បានឬមួយក៏ gamma d ក៏បានអញ្ចឹងវាស្មើអីវាស្មើនឹង md m នេះច្រឡំ ms ចែកនឹង v ព្រោះ v ខ្ញុំនៅដដែលអានេះ ms z ចែកនឹង v ណា m mw 0ហើយចូលវាស្ងួតណាវាស្ងួតអញ្ចឹងម៉ាស់នេះស្ងួតតូចព្រោះអត់មាន mw v របស់ខ្ញុំនៅតែ v ណាមៀតរបស់ខ្ញុំជាមៀតប្រហោងនៅតែមៀតចាំបើសិនជា w ស្មើហា v w ស្មើហា v ចឹងអាហ្នឹងយើងហៅថា mass volumic សាក់សាក់ណា saturate saturation នេះអញ្ចឹងវាយើងគេទៅសេអាពាក្យសាក់អញ្ចឹងវាស្មើនឹងអឺខ្ញុំទៅសេត m ហើយខ្ញុំសេពាក្យសัตว์នឹងតំណាងឲ្យសត្វសេរីអញ្ចឹងគេគេអាចសរសេរថា m s បូកនឹងអឹមអឺនេះយើងតាំងវា MW ពេលយើងអាចសរសេរវា saturate បានណា MW វាធំ MW saturation ណាលក្ខខណ្ឌវា saturate ណាត្រូវចាំលក្ខខណ្ឌវា saturate មានន័យថាមានន័យថាវាវាសើមអស់ហើយណាវាសើមជោគជွំមក ចឹងធម្មតាវានៅក្នុងចន្លោះនឹងណាធម្មតាវានៅក្នុងចន្លោះនឹងមានន័យថាហាន W ធំជាង0ហើយតូចជាង V អញ្ចឹងយើងមានអ៊ុយមីតលក្ខខណ្ឌអញ្ចឹងយើងហៅអ៊ុយមីតសើម ណាសើមអញ្ចឹងរក្ខានសើមហ្គាម៉ាយើងឬមួយក៏រ៉ូយើងយើងហៅអ៊ុយមីតអញ្ចឹងវាមាន m ms បូកនឹង m w ចែកនឹង v ណាអញ្ចឹងយើងឃើញវាមាន3 1 មួយមីតមួយសេកមួយសាក់ណាម៉ាស់មៀតយើងមាន3យើងសង្ខេបមកឬមួយក៏ទម្ងន់មៀតណាយើងទៅសេអានេះក៏បានអង់គ្លេសគេទៅសេតារាយឬមួយក៏មួយនេះបារាំងគេទៅសេគេទៅសេអញ្ចឹង sec បារាំងគេទៅសេ sec ណានេះ row ណាកុំឲ្យច្រឡំយើងចង់សេសិចក៏គេយល់យើងចង់សេដេក៏បានដេវាតារាយមួយទៀតអ៊ុយមីតហ្គាម៉ាយើងជាហ្គាម៉ាអ៊ុយមីតដូចគ្នាបារាំងក៏សេអ៊ុយមីតមួយទៀតសាក់ណាសាក់ចឹងអានេះគឺវាស្មើនឹងអានេះគុណនឹងសេដូចគ្នានេះវាស្មើនឹងអានេះគុណនឹងសេនេះវាស្មើនឹង អានេះគុណនឹងសេអាដរាយតូចជាងគេមិនអញ្ចឹងហ៎បើសិននិយាយពីតម្លៃអាស្ងួតតូចជាងគេព្រោះវាអត់មានម៉ាស់ទឹកវាអត់មានម៉ាស់ទឹកបន្ទាប់មកអ៊ុយមីតវាមានម៉ាស់ទឹកវាចាប់ដើមធំតែដល់ពេល saturate មានន័យថាម៉ាស់ទឹកហ្នឹង maximum ណាទឹករបស់យើង maximum ហើយអញ្ចឹងគេហៅ saturate maximum ចាមួយនេះធំជាងគេពីតូចមកដល់ធំពីស្ងួតគឺតូចបំផុតសើមធំបំផុតអញ្ចឹងជាទូទៅឧទាហរណ៍ថាដីមួយ gamma របស់ gamma d ហ្នឹងវាអាចត្រឹមឧទាហរណ៍នេះ15គីឡូញូតនក្នុង1ម៉ែត្រគីបតទៅពេលវា saturate វាអាចចូល17កន្លះអីទៅឬ18ណាទៅតាមធម្មជាតិរបស់ដីអានេះវានៅក្នុងប្រហែល16អញ្ចឹងទៅពី15ដល់17ជាងហ្នឹងគឺអាហ្នឹងហើយណាគឺវាប្រែប្រួលអញ្ចឹងហ្គាម៉ាអ៊ុយមីតមិនអត់កង់ស្តង់ទេអាមួយនេះអាចកង់ស្តង់អាមួយនេះកង់ស្តង់តែអ៊ុយមីតវាប្រែប្រួលណាអ៊ុយមីតវាវាវាជាលេខប្រែប្រួលព្រោះវាប្រែប្រួលទៅតាមសំណើមទៅតាមភាគរយសំណើម ឃើញទេអញ្ចឹងយើងចាប់ផ្ដើមឃើញអា3ហ្នឹងយើងនិយាយពីសំណើម the grade of saturation គេហៅឈ្មោះមួយមួយថា degree of degree of saturation degree of saturation ជា degree របស់សំណើម គេថា100%មានន័យថាវាសើមជោគ0%មានន័យថាស្ងួតចាស់ណា0មានន័យថាស្ងួតចាស់ហ្មងស្ងួតអលីង100សើមជោគហ្មងណា100%លើក្រេឲ្យ saturation 0ស្ងួតចាស់ចឹងអានេះវានៅក្នុងចន្លោះពី0ទៅ100ហ្នឹងណាគឺ ហ្គាម៉ាអ៊ុយមីតយើងថាពី1ទៅដល់99ឯហ្នឹងយើងអាចថាពី1ទៅដល់99ទៅភាគរយចឹង degree of saturation យើងតាំងវាដោយ SA SA và bây giờ SE à? chất SE Visma nắng hôm nay những khơi vật luyện nhỉ vật luyện tặc ạ vật luyện tặc hai nắng vật luyện bà hào chẳng kem cây do vật luyện tặc về đặc biệt vũ chỉ vật luyện tặc chạy nắng về về đó về cứ hàng đóนี่ VV คือหาก V เนี่ยนะคือหาก V นั่นแหละ degree of saturation นี่นะ degree of saturation ចឹង về là bị vú lơ về về បើសិនជា VW ស្មើសូន្យមានន័យថាអត់មានទឹកអីណាអត់មានទឹកអញ្ចឹងវា0%ឯងបើសិនជា VW ស្មើនឹង VV គឺសើមចូលអីហើយកន្លែងនេះខ្ញុំតាំងជាហាស់ជា V ដូចគ្នាទៅខ្ញុំយកហាស់ខ្ញុំយកកពស់គុណនឹងផ្ទៃទៅឃើញមានអីណាមានទឹកអានេះយើងមើល cross section យើងមើលវាជា cross section អញ្ចឹងយើងមាន parameter ដូច gray saturation ណាយើងស្គាល់បានអីគេអឺ ភាពស្ងួតម៉ាស់មៀតស្ងួតម៉ាស់មៀតសើមហើយនឹងម៉ាស់មៀតសើមជោគជាំឬក៏ទម្ងន់មៀតទៅសើមជោគជាំមួយទៀតគឺ degree ណាសំណើមភាគរយសំណើមភាគរយសំណើមស្មើសូន្យមានន័យថាស្ងួតចេះភាគរយសំណើមស្មើ100មានន័យថាសើមជោគជាំអឺមួយទៀត មួយទៀតគឺតកតងនឹងម៉ាស់មៀតថ្មនេះ MS MS បើសិនជាខ្ញុំយកវាមកចែកនឹង V វាជាម៉ាស់មៀតស្ងួត MS ចែកនឹង V ជាម៉ាស់មៀតស្ងួតចុះបើសិនជា MS ចែកនឹង VS នេះ VS ណាជាថ្មបើសិនជាខ្ញុំយក MS មកចែកនឹង vs ចាហ្នឹងជា row s ម៉ាស់មៀតមិនមែនម៉ាស់មៀតបោះដីម្ដុំហ្នឹងឯងម៉ាស់មៀតបោះថ្មម្ដុំនេះម៉ាស់មៀតតាន់ហ្មងអាហ្នឹងជាម៉ាស់មៀតតាន់ហ្មងដូចយើងវាស់ម៉ាស់មៀតស៊ីម៉ងនេះណាជាម៉ាស់មៀតតាន់ឬមួយក៏កាម៉ា S ណាតែអាហ្នឹងគេហៅថាអឺ mass volume mass volumic solid ក្រាំង solid ឬក៏ពណ៌ volumic ដែលក្រាំង solid វាជាក្រាំង solid នេះត្រូវទៅដែរ mass volumic ក្រាំង solid ប៉ុន្តែគេដូចយើងធ្លាប់រៀនដងស៊ីតេអញ្ចឹងណាជាទូទៅអាក្រាំង solid គេអត់សរសេរវាអញ្ចឹងទេគេសកចិត្តតាងមេគុណ JS1 ចឹងគេយកវាទៅចែកនឹងម៉ាស់មាត្រទឹកធម្មតាម៉ាស់មាត្រទឹកស្មើ10ម៉ាស់មាត្របោះទឹកហ្មងចឹងអាហ្នឹងជាដងស៊ីតេនេះ JS ជាដងស៊ីតេហើយយកម៉ាស់មាត្ររបស់មួយទៅចែកនឹងម៉ាស់មាត្រទឹកយើងហៅដងស៊ីតេដងស៊ីតេអត់មានຂະຫນາទេចឹង JS វាជាដងស៊ីតេឬមួយក៏យើងថាវាជា specific gravity អង់គ្លេសយើងហៅវា specific gravity ណាវាតាក់ទងនឹងម៉ាស់មានរបស់ថ្មមកអញ្ចឹងយើងអត់ខ្វល់មួយ ដីហ្នឹងឯណាយើងយើងហៅវា specific gravity ជាម៉ាស់មានរបស់ថ្មយកម៉ាស់ថ្មចែកមួយមៀតថ្មមកអត់អត់មានប៉ះប៉ះពាល់នឹងមៀតរបស់ដីឯងមៀតរបស់ថ្មយកមក មកឥឡូវយើងមើលថាខ្ញុំអាចរកបានហើយខ្ញុំយកដីបណ្ដុំមកខ្ញុំទៅថ្លឹងខ្ញុំឃើញម៉ាស់វាខ្ញុំដាក់ចូលក្នុងកំប៉ុងមួយមាន volume ច្បាស់លាស់ខ្ញុំអាចឃើញមានវាអញ្ចឹងខ្ញុំរកឃើញម៉ាស់មានវាខ្ញុំថ្លឹងទៅខ្ញុំឃើញម៉ាស់ខ្ញុំដាក់ចូលកំប៉ុងហ្នឹងខ្ញុំឃើញមានអញ្ចឹងដើម្បីរកម៉ាស់មានស្ងួតខ្ញុំដាក់វាចូលឡស្ងួតដូចដាក់5ថ្ងៃអញ្ចឹងយើង5ថ្ងៃវាទៅ ចឹងនៅក្នុង labo យើងអត់ហាត់ថ្ងៃយើងមានឡសម្ងួតឡសម្ងួតគឺវាមានសីតុណ្ហភាព105អង្សាសេហើយយើងទុកវា24ម៉ោងយើងទុកវាមួយថ្ងៃស្អែកឡើងយើងមកមានន័យថាម៉ាស់ទឹកយើងអាអស់អឹមអឹម water យើងស្មើ0ណា គឺខ្ញុំຕົកវា24ម៉ោង105ដឺក្រេម៉ាស់ទឹកយើងអស់អញ្ចឹងណាវិធីហ្នឹងគឺសម្ងួតដីអញ្ចឹងធម្មជាតិយើងយកមកវាមិនសាច់ដរេសិន100%វាជាអឺវាជាម៉ាស់ទឹកវាមានលាយទឹករបស់ដែលយើងវាស់បានគឺកាម៉ា50ហើយយើងដាក់សម្ងួតទៅយើងឃើញ រោសិចអញ្ចឹងនៅតែជាសិចហើយណាអឹមនេះស្មើនឹងសូត្រអញ្ចឹងយើងអាចផ្លឹងម៉ាស់ទឹកបានទេបានបើសិនជាខ្ញុំយកម៉ាស់សើមខ្ញុំថ្លឹងដបងខ្ញុំថ្លឹងដបងខ្ញុំដាក់ចូលលើជីងទៅខ្ញុំយកដីមកដបងខ្ញុំថ្លឹងទៅខ្ញុំនឹងបាន M1 M ដែលខ្ញុំថ្លឹងបានជាអី M ដែលខ្ញុំថ្លឹងបានជា M បដី បូកនឹង m បោះទឹកហើយពី m ខ្យល់យើងសន្មត់ថា0ហើយបន្ទាប់មកខ្ញុំដាក់ចូលឡ24ម៉ោង105លើការ៉េណា105អង្សាសេ24ម៉ោងខ្ញុំនឹងទទួលបាន M2 ចឹង M2 របស់ខ្ញុំគឺ M ដីមកណាដីវាមិនដែលស្ងួតទេដីវាមិនស្ងួតអស់ទេចឹង M W ខ្ញុំស្មើ0ហើយអញ្ចឹងនៅក្នុង M1 និង M2 ខ្ញុំអាចឃើញអីគេ M1 ដល់ M2 ទៅខ្ញុំនឹងឃើញ M W ហើយណាខ្ញុំនឹងឃើញម៉ាស់ទឹកអញ្ចឹងស្រួលហើយឃើញហ៎ខ្ញុំអាចឃើញម៉ាស់ទឹកបានភ្លាមភ្លាមដាក់ចោលមួយថ្ងៃទៅខ្ញុំឃើញម៉ាស់ទឹកហ្នឹងអញ្ចឹងម៉ាស់ទឹកខ្ញុំឃើញម៉ាស់ថ្មខ្ញុំឃើញឆ្លងកាត់ពីហ្នឹង ខ្ញុំយកម៉ាស់ទឹកមកចែកនឹងម៉ាស់ថ្មម៉ាស់ថ្មគឺ ms ខ្ញុំឃើញប៉ារ៉ាម៉ែត្រមួយខ្ញុំហៅថាភាគរយទឹក water content វត្តធ្វើ content ណាអញ្ចឹងវត្តធ្វើ content ជាភាគរយទឹកយើងអាចរកវាបានដោយវិធីនឹងវិធីងាយ ងាយខ្ញុំគ្រាន់តែដាក់ចូលអឺខ្ញុំគ្រាន់តែដាក់ចូល law 24ម៉ោងខ្ញុំឃើញ water content ណាគិតជាភាគរយយើងចេះចែកនឹង100ហើយណាប្រយ័ត្នអានេះក៏អញ្ចឹងដែរគិតជាភាគរយមានន័យថាយើងចែកទៅយើងឃើញ0.5 0.5គឺ50%យើងគុណវានឹង100ទៅឃើញ50%តែ M1 M2 មិនមែនមានន័យថាខ្ញុំយកដៃទៅថ្លឹងទេ ខ្ញុំយកខ្ញុំយកដីហ្នឹងដាក់នៅលើជីងហ្មងមែនទេអញ្ចឹងវាតាក់ទងនឹងរបស់មួយទៀតគេហៅកំប៉ុងស្ងួតមួយណាប្រយ័ត្នអាហ្នឹងយើងត្រូវការកំប៉ុងស្ងួតមួយអញ្ចឹង M1 M2 ហ្នឹងត្រូវតែដាក់លើកំប៉ុងហើយណាមិនខ្ញុំយកដីហ្នឹងទៅដាក់នៅលើជីងសតហើយដាក់ហើយលើកដីហ្នឹងទៅឡអត់បានទេអញ្ចឹងយើងត្រូវការកំប៉ុងណាបើសិនជាការអនុវត្តមែនតែនយើងត្រូវការកំប៉ុង បារាំងយើងហៅតាណាយើងត្រូវការតាយើងហៅតាឬមួយក៏អង់គ្លេសយើងហៅ can តាណាអញ្ចឹងយើងមាន M1 យើងវាបង្កប់ជា M1 បូកនឹងតាហើយអឺ M1 យើងគឺ M1 បូកនឹង M តា ហើយ M2 យើងគឺ M2 បូកនឹង M តាណាត្រូវថែមម៉ាស់កំប៉ុងឲ្យវាដែរម៉ាស់កំប៉ុងយើងដឹងយើងថ្លឹងយើងដកតាមនឹងទៅណាយើងមាន MT មួយទៅមានយើងចង់តាំង M' ក៏បានដែរណាយើងតាំង M' ទៅណាអញ្ចឹងត្រូវចាំណា M ហ្នឹងយើងត្រូវតាមានស្អីគេត្រូវវាហ្នឹងជារបស់ដែលយើងដឹងហើយណា M យើងមានអីត្រូវវា មែនដោយសារតែយើងមានអឹមនេះឯងអញ្ចឹងគេធ្វើថាម៉ាស់លាបទឹកអឺភាគរយទឹកវាត្រូវស្មើនឹងអឹម2អញ្ចឹងអឹម1ដល់អឹម2ចែកនឹងអឹម2ដល់អឹមតាណាអឹមកំប៉ុង ចាំអានេះគឺម៉ាស់ម៉ាស់ទឹកចែកនឹងម៉ាស់ដីប៉ុន្តែក្នុងការអនុវត្តយើងត្រូវការមានកំប៉ុងធរវាដូចគ្នាណា M1 យើងត្រូវដក MT M2 ក៏យើងត្រូវដក MT ប៉ុន្តែអាដកដកទៅយើងសម្រួលចេញអស់ណា M1 យើងដក MT ដើម្បីឃើញម៉ាស់ដីសត M2 យើងដក MT ដើម្បីឃើញម៉ាស់ដីស្ងួតសត ហើយចែកទៅយើងឃើញម៉ាស់ដីស្ងួតសពហើយដូចគ្នាណាអញ្ចឹងអានេះជារបស់តែមួយឯងយល់ហើយណារបស់តែមួយគាត់តែចង់ថាវាមានរបស់ធរវាបើសិនជាយើងយល់ខ្លួនឯងយើងយល់ហើយណាមិនបាច់មិនបាច់ MT ឯង MT ជាកំប៉ុងអូខេអត់អីណាដើម្បីកុំឲ្យយើងច្រឡំឥឡូវខ្ញុំអឺមួយយើងយល់ហើយណាមួយយើងយើងយើងច្រឡំ ុំឲ្យយើងច្រឡំខ្ញុំសរសេរឲ្យច្បាស់ម្ដងទៀតខ្ញុំអត់សរសេរអានេះទេខ្ញុំចង់ថាយើងយកដីទៅដាក់ចូលក្នុងកំប៉ុងហើយខ្ញុំថ្លឹងណាខ្ញុំយកដីដាក់ចូលកំប៉ុងហើយខ្ញុំថ្លឹងទៅខ្ញុំបាន M1 ណាបន្ទាប់មកខ្ញុំយកវាទៅសម្ងួត105ដឺក្រេ24ម៉ោងអញ្ចឹងខ្ញុំបាន M2 អញ្ចឹងម៉ាស់សើម M unit ដែលខ្ញុំរកពីដីហ្នឹងវាត្រូវស្មើនឹង M1 ដកនឹង M កំប៉ុងហើយម៉ាស់ស្ងួតដែលខ្ញុំសម្ងួតហើយ វាត្រូវស្មើនឹង m2 ដកនឹង m កំប៉ុងណាអានេះគាត់តែថាថែមកំប៉ុងឲ្យវាណាកុំឲ្យយើងច្រឡំអញ្ចឹងម៉ាស់ទឹកម៉ាស់ទឹកត្រូវយកម៉ាស់សើមដកម៉ាស់ទឹកត្រូវយកម៉ាស់សើមមកដកម៉ាស់ស្ងួត m អ៊ុយមីតមកដក m តារាយអញ្ចឹងវាត្រូវស្មើនឹងអានេះដកអានេះ m1 ដក mt ហើយមកដកនឹង m2 ដក mt អញ្ចឹងដដែល m1 ដក m2 ណាហើយម៉ាស់របស់ថ្មម៉ាស់ស្ងួតហ្មង ms យើងជាម៉ាស់ថ្មជាម៉ាស់ស្ងួតអញ្ចឹងវាស្មើនឹង m2 ដក mt ណា MS ជាម៉ាស់ស្ងួតជាម៉ាស់ថ្មម៉ាស់ថ្មជាម៉ាស់ស្ងួតត្រូវចាំណាម៉ាស់ថ្មជាម៉ាស់ស្ងួតពីរហ្នឹងដូចគ្នាក៏អត់ខ្យល់អត់កឹកអញ្ចឹងភាគរយទឹកគឺយកអានេះចែកអានេះយកអានេះចែកអានេះណាចែកទៅឃើញយកអាម្ដុំនេះអាមកចែកនឹងអាមួយនេះ M1 ដល់ M2 ចែកនឹង M2 ដល់ M3 វាអត់មានអីទេណាគ្រាន់តែថែមកំប៉ុងមួយទៀតព្រោះវាតកតងនឹងការអនុវត្ត បើសិនជាអានេះទ្រឹស្ដីយើងថាអញ្ចឹងហើយតែដល់ពេលយើងទៅធ្វើយើងមិនអាចយកដីទៅដាក់នៅដៃទៅដាក់នៅលើជីងហើយយើងយកទៅថ្លឹងយើងយកទៅសម្ងួតមិនអត់កើតអញ្ចឹងយើងត្រូវតែមាន MT មួយទៀតមានន័យថាជាកំប៉ុងមួយដែលយើងអឺថោដីហ្នឹងស្ងួតកំប៉ុងហ្នឹងស្ងួតថ្លឹងម៉ាស់ម៉ាស់វាមកហើយដាក់ដីនឹងចូលទៅ ហើយដាក់ទៅសម្ងួតហើយយើងយកមកថ្លឹងទៀតយើងអាចលើកវាបានអញ្ចឹង MT ហ្នឹងហើយណាវាអត់មានអីទេបើសិនជាសាច់ការគឺអកណីវាភាគរយទឹកភាគរយទឹកដែលមាននៅក្នុងដីយើងអាចហៅវាបានលើក្រេសាតរីសិនមេគុណសំណើមណាជាភាគរយសំណើមអឺរបស់ដែលគេហូប ឥឡូវយើងចាប់ផ្ដើមមកមើលដូច gray saturation ឡើងវិញណាឥឡូវយើងស្គាល់ parameter ចឹងចឹងសិនយើងចាប់ផ្ដើមមើលដូច gray saturation បន្តិចដូច gray saturation យើងទៅសេវាឡើងវិញ SA ជា degree saturation យើងថាវាកើនឡើងដោយសារភាគរយមៀតបោះទឹក ចែកនឹងមាសរបស់ប្រហោង VV ណាខ្ញុំមានអឺសឡាងមួយណាអញ្ចឹងអានេះជាថ្មឧទាហរណ៍សាច់ថ្មហ្មងណាអត់មានអត់មានខ្យល់ទេអានេះគឺប្រហោងហើយទឹករបស់ខ្ញុំវានៅចន្លោះចន្លោះនេះទៅ ហ្នឹងវានៅចន្លោះនេះណាមួយកម្ពស់មួយមៀតណានេះជាកម្ពស់ខ្ញុំសេនៅក្រៅនេះគួរតែសេកម្ពស់ណាតាក់អញ្ចឹង VV វានៅនេះ V VW នេះជា VA ជាខ្យល់ណាប្រហោងវាអាចមានទឹកមានខ្យល់ VW ឬ VV រៀងពិបាកយល់បន្តិចណារៀងយារៀងពិបាកធ្វើពិបាកធ្វើមិនឧទាហរណ៍ថាឥឡូវធ្វើមិនបានខ្ញុំដឹងនេះនេះជារូបមន្តណាឥឡូវយើងកណនាមិននៅនៅក្នុង labo យើងមានជីយើងមានមៀតយើងវាស់មៀតមៀតសរុប v សរុបយើងវាស់ឃើញណា v v សរុបយើងដឹងអូខេ v សរុបយើងដឹង តែអា v w នេះយើងវាស់អត់បានទេយើងអត់ដឹងធ្វើបាច់ទេ v សរុបយើងដឹងអាមួយនេះយើងអត់ដឹងទេម៉ាស់មានថ្មយើងដឹងហេតុអីព្រោះយើងមានមេគុណ GS បាញ់យើងមាន row s row s គឺ ms លើ vs អញ្ចឹងខ្ញុំអាចកកឃើញ vs វាស្មើនឹង ms លើ rho s ឃើញទេយើងរកឃើញយើងរកឃើញ v s ដោយយើងប្រើ ms ms ជា m តារាយឯណា ms ជា m ស្ងួត max ស្ងួតអានេះជា max មៀតបោះថ្មឃើញទេពេលហ្នឹងយើងអាចរកវាឃើញណា rho s យើងរកវាឃើញព្រោះយើងមានអីយើងមាន gs យើងមាន GS ណាយើងអាចសរសេរអញ្ចេះក៏បាន MS សរសេរចែកនឹង gamma S ណាយើងជា gamma ក៏បានហើយមិញយើងនិយាយថា gamma S វាជា GS គុណនឹង gamma W គុណនឹង10ណាមួយនេះ អានេះជា specific gravity ឬមួយជា density GS នេះជា density GS គេរកឃើញនៅក្នុងចន្លោះ2.6 2.8ហ្នឹងណាតម្លៃរបស់វាវាអាចពី2.6ទៅ2.8វាអត់មានຂ្នាតទេត្រូវ GS អត់មានຂ្នាតទេអាចតូចជាង2.6បន្តិចក៏មានអាចធំដល់3ក៏មានដែរណាតែវាតកតងនឹងដីប្រែប្រួលទៅតាមដីណាយើងរកវាឃើញ vì á dân hộ khơi nhảy chẳng dân hộ vì á khơi nhưng khơi vì ấy vì ví vì ví vì sma nâng ví đọ nâng vì á rồi á dân khơi mùi à vì á <clears throat> dân hộ khơi vì ví dân hộ khơi nhảy cho vì bị bị vì vì dân dân khơi nảy tập tập hiện hai វាតែបើយូរយើងរកវាឃើញដែរដោយសារអីយើងមានម៉ាស់ទឹកនិយាយថាម៉ាស់ទឹកហើយនឹង មាសទឹកម៉ាស់មាសទឹកមាសស្មើនឹងម៉ាស់ទឹកចែកនឹងមាសទឹកណានេះម៉ាស់មាសទឹកម៉ាស់មាសទឹកស្មើ10ពីទូទៅវាស្មើ10គីឡូញូតនក្នុង1ម៉ែត្រគីបអញ្ចឹងអញ្ចឹងយើងអាចរកឃើញមាសទឹកមាសទឹកវាស្មើនឹងម៉ាស់ទឹកចែកនឹង10ហ្នឹង gamma w ព្រោះអីអានេះយើងខ្លាំងបាននេះយើងយើងនិយាយនេះ W MW MW យើងសម្រួតទៅយើងឃើញឃើញហ៎អញ្ចឹងខ្ញុំអាចជំនួសបានខ្ញុំអាចជំនួសបានណាខ្ញុំជំនួស SA មកឆ្លងកាត់ពីហ្នឹងខ្ញុំដាក់ SA ខ្ញុំទៅក្រេឲ្យ saturation វាត្រូវស្មើគេ VW នេះ VW ចែកនឹង VV VV គឺអានេះ V. VS អឺឈប់ V ដក VS ហើយនៅ V ទៀតនៅ V ជា V យើងទៅសេវាក្នុងទម្រង់អឺម៉ាក់នៀតដែរ ចឹង v ដូចគ្នាណាយើងយើងសរសេរវាតម្រង់ណាស់វាទៅវាស្មើនឹងកាម៉ាអឺស្មើនឹង m j លើកាម៉ាធម្មតាយើងប្រើអ៊ុយមីតដែរណា m អ៊ុយមីតមៀតជប់មៀតយើងអាចប្រើម៉ាស់ស្ងួត ចែកនឹង gamma ស្ងួតបានអញ្ចឹងណាអញ្ចឹងយើងអាចប្រើម៉ាសស្ងួតព្រមណាម៉ាសចែកនឹងម៉ាសមានណា SA នេះខ្ញុំសេនេះទៅ M W Z លើ gamma W ស្មើនឹងអានេះខ្ញុំសរសេរ M ដែរ M សេលើ gamma D ត្រៃ ហើយដកនឹង v v ដកនឹង vs នេះ vs ms z លើ ts gamma w អូខេដោយអីគេ m ដរាយស្មើនឹង ms ម៉ាស់ស្ងួតស្មើនឹងម៉ាស់ថ្ម ឃើញពីរហ្នឹងស្មើគ្នា z សម្រួលចេញយើងសម្រួល z ចោលទៅ z z z ណាអញ្ចឹងអឺ SA យើងត្រូវស្មើនឹង MW យើងធ្វើមួយមួយ MW ចែកនឹង0.5 អឺអានេះជា m ខ្ញុំសរសេរ m d ក៏បានគុណនឹង gamma w ចែកនឹង gamma d ដកនឹងនេះខ្ញុំសេ md ដែរលើ gs ឃើញទេ បន្ទាប់មកបន្ទាប់មកខ្ញុំធ្វើតម្រូវភាពបែងរួមណាខ្ញុំខ្ញុំកំពុងតែ analyze រូបមន្ត SA ខ្ញុំតម្រូវភាពបែងរួមតម្រូវភាពបែងរួមមកក្រុមនេះមួយម៉ាស់ទឹកអឺ gamma d ts អញ្ចឹងអានេះខ្ញុំបាន âm tế gamma W chỉ ác đọ nắng âm đế gamma D Ở. Thôi âm đế âm đế âm W lơ âm đề MW លើ MD គឺ W ណា water content ហើយចានេះដល់នេះគឺ water content អញ្ចឹងខ្ញុំសរសេរបានអីគេទៀត SA ខ្ញុំវាស្មើនឹង water content gamma d gs លើ gamma w gh dot gamma d អឺស្អីទៀតខ្ញុំបន្ថែមខ្ញុំសម្រួល gamma d ខ្ញុំសម្រួល gamma d បានទេបាន Rogama de uh, oh GS ខ្ញុំសម្រួល GS ខ្ញុំសម្រួល GS ចោលខ្ញុំសម្រួល GS មួយទៀតទៅ F gamma D ចឹងវាហត់ទៅហៅអាមិញដែរណា W ចែកនឹង gamma W លើ gamma D ដកនឹង0.5 អឺ1លើ GF ណាយើងអាចឃើញប៉ុណ្ណឹងក៏បានយើងឃើញប៉ុណ្ណឹងសិនក៏បានណាដែលយើងឃើញប៉ុណ្ណឹងសិនអាហ្នឹងជាជា analyze មួយដែលខ្ញុំឃើញ degree of saturation តាម parameter ហ្នឹងយើងអាចរកឃើញ degree of saturation ណាខ្ញុំចង់ធ្វើធំនេះក៏បានណាយើងចង់តែឥឡូវខ្ញុំបញ្ចប់ធំនេះក៏បានដែរ ព្រោះរបស់ហ្នឹងយើងអាចវាស់បានហើយណាមានន័យថាម៉ាស់មាត្រទឹកស្មើ10 GS យើងអាចវាស់បាន specific gravity ហើយអឺម៉ាស់មាត្រស្ងួតម៉ាស់មាត្រស្ងួតភាគរយទឹកហើយយើងវាស់មកយើងឃើញ SA មកធ្វើម៉េចឲ្យយើងឃើញប៉ារ៉ាម៉ែត្រហ្នឹងបានព្រោះ SA យើងនិយាយថាវាស់មិនរបស់ខ្លះយើងមានជីងយើងថ្លឹងវាយើងមានកំប៉ុងយើងដាក់ទៅយើងឃើញមាត្រយើងអាចរកម៉ាស់មាត្រថ្មបាន ណាយើងប្រើវិធីដែលយើងរមាស់មានបោះស៊ីម៉ងអញ្ចឹងយើងដាក់ដីចូលទៅក្នុងឡកឡមិនមានទឹកទៅយើងអាចឃើញម៉ាស់មានថ្មបានគេអាចរមាស់មានថ្មបានរមាស់មានស្ងួតបានប៉ុន្តែ degree of saturation យើងរត់បានអញ្ចឹងបានយើងប្រើវិធីហ្នឹង degree of saturation ណាយើងធ្វើតាមហ្នឹងដោយសារយើងនៅមានប៉ារ៉ាម៉ែត្រដែលត្រូវចេះទៀតនេះគ្រាន់តែជាការ analyze SAR ឥឡូវយើងមកមើលឡើងវិញថាយើងមានមេគុណអីដែលយើងចង់ប្រទៀតយើងមានអឺរបស់ថ្មីទៀតប្រហោងយើងមើលប្រហោងអញ្ចឹងមេគុណ export ណាយើងមានមេគុណ export ទៀត war ratio ពេលបង្កើតមួយទៀតយើងហៅ word ratio word ratio គេទៅសេអក្សរ e ស្មើនឹង v វាជា word ratio អញ្ចឹងវាស្មើនឹង vv ចែកនឹង vx នេះណា vv ចែកនឹង vx ប៉ុន្តែវាមានទំនាស់មួយ ដែលគេនិយាយថាចុះ VV ចែកនឹង VS ចុះចុះបើសិនជាខ្ញុំយក VV ចែកនឹង V សរុបមកទៅខ្ញុំយកភាគប្រហោងនេះមកចែកដល់សរុបក៏បានបើសិនជាខ្មែរយើងនៅតែថាភីមេគុណភាពស្ពតតែបើអង់គ្លេសយើងហៅ porosity ណាគេដាក់ឈ្មោះវាពីរផ្សេងគ្នា porosity ឬមួយក៏ porosity ចឹង war ratio ជា English the width បារាំងយើងហៅ English the width English the width ណាតាមបិទរបស់តែមួយហ្នឹងព្រោះព្រោះ v វាស្មើនឹង vs បូក vv ណា v វាស្មើនឹង vs បូក vv v ណាមុខទី2ឃើញទេអញ្ចឹងតាមបាត់អានឹងជារបស់តែមួយឯងបាទអញ្ចឹងមាន angle service ហើយនឹង porosity ណាដូចគ្នាយើងអាច analyze វាបានណាពីរហ្នឹងខ្មែរយើងហៅមេគុណភាព sport អត្ថន័យរបស់វាតែមួយឯងដោយសារអីដោយសារយើងឃើញហ៎ v សរុបវាស្មើនឹង v របស់ថ្មបូកនឹង vv អញ្ចឹងយើងមើល អញ្ចឹងមើលមើលបើសិនជាខ្ញុំទៅសេបញ្ជាក់ចាស់ឧទាហរណ៍ថាខ្ញុំទៅសេមួយលើអឺវាត្រូវស្មើនឹង VS លើ VV ហើយអីចាច្រឡំណាខ្ញុំសេមើលមួយលើអឺខ្ញុំទៅសេមួយលើ N ណាខ្ញុំចង់មើលថាតំណាក់តំណងរបស់វាហ្នឹងណា nhân nhâm xì chát về về e á rồi về vế bộ về về chả chân nhâm ai cho xe về ác rồi về vế bộ nắng mùi rồi nhé nhâm xe bàn mùi về ác lơ về vế chị ấy chỉ môi lơ ở ờ. môi lơ ở cứ về ác lơ về về dắn nhông bàn môi lơ ở bột nắng mùi rồi nhé chân môi lơ ấn ស្មើនឹង1លើ e បូកនឹង1អញ្ចឹងខ្ញុំទាញបាន n វាស្មើនឹង1បូក e លើ e អញ្ចឹងនាំឲ្យ n ស្មើនឹង e ចែកនឹង1បូក e ណាឬមួយក៏ អឺនេះឬមួយក៏ខ្ញុំទៅសេថា1លើអឺស្មើនឹង1លើ n ដក1ស្មើនឹង1ដក n លើ n អញ្ចឹងខ្ញុំទាញបាន e ស្មើនឹង1 n លើ1ដក n ណាយើងឃើញដំណាក់ដំណងរបស់វាអញ្ចឹងពីរហ្នឹងតែមួយឯណាគេប្រាប់ e ក៏បានគេប្រាប់ n ក៏បាន porosity ហើយនិង angle David ជាប៉ារ៉ាម៉ែត្រតែមួយមេគុណភាព spot ដើម្បីបង្ហាញថាតើវា spot ខ្លាំងប៉ុណ្ណាណា v v របស់វាធំប៉ុណ្ណាបើ v v របស់វាធំដីហ្នឹងវាប្រហោងខ្លាំងមេគុណភាព spot គេអាចរកវាឃើញណាតែមួយ n ក៏បាន e ក៏បានចង់និយាយ porosity ក៏បានព្រោះវាតំណាក់តំណងគ្នាខ្ញុំចង់ខ្ញុំមាន n ខ្ញុំអាចរក e បានយល់ខ្ញុំមាន e ខ្ញុំអាចរក n បានតែសំខាន់រកមួយឲ្យឃើញណាណាត្រូវតែរកតាមអីគេ vv លើ vs អញ្ចឹងយើងត្រូវដោះវាទៀតហើយ vv ស្មើអី vs ស្មើអីដើម្បីរក e ឃើញគេត្រូវ analyze វាទៀត អាហ្នឹងវាជារឿង analyze តទៀតដែរអឺចឹងយើងមើលថ្ងៃនេះយើងឃើញយើងរៀនបានដីគេដីមានគ្រាប់ដីមានប្រហោងមានទឹកអញ្ចឹងយើងអាចរកគេវាម៉ាស់មៀតយកម៉ាស់ចែកនឹងមៀតឃើញម៉ាស់មៀតអញ្ចឹងដោយសារវាមានប្រហោងវាមានទឹកហើយទឹកជាប៉ារ៉ាម៉ែត្រប្រែប្រួល អាចស្ងួតអាចសើមអញ្ចឹងយើងឃើញម៉ាស់មៀតឬក៏តម្ងន់មៀតហ្នឹងវាប្រែប្រួលដែរណាវាមានអាស្ងួតវាមានអាសើមវាមានអាសើមជោគជាប់សើមជោគជាប់វាធំដោយសារទឹកច្រើនជោគស្ងួតវាស្រាលជាងគេដោយសារអត់មានម៉ាស់ទឹកតែអញ្ចឹងដោយសារតែវាប្រែប្រួលហ្នឹង យើងគេតាំងគេឲ្យប៉ារ៉ាម៉ែត្រថ្មីមួយទៀតយើងហៅ degree of saturation នៅ Grail saturation គឺភាគរយសំណើមភាគរយសំណើមប្រែប្រួលកាលណាវា0មានន័យថាស្ងួតកាលណាវា100មានន័យថាសើមចូលហើយអញ្ចឹងគេអាចរកភាគរយសំណើមបានដោយមៀតទឹកចែកនឹងមៀតប្រហោងណាមៀតដែលមានប្រហោងហ្នឹងហើយនឹងមៀតទឹកហ្នឹងអញ្ចឹងដើម្បីរកភាគរយសំណើមនឹងឃើញគេត្រូវការម៉ាស់មៀតថ្មមួយចំនួន ម៉ាស់មៀតថ្មមិនម៉ាស់មៀតដីទេណាយើងហៅម៉ាស់មៀតបោះថ្មនេះហ្មងឬក៏ម៉ាស់មៀតសិលាយទៅ យើងត្រូវការម៉ាស់មៀតថ្មពេលខ្លះគេអត់តាំងម៉ាស់មៀតថ្មគេតាំងជាដងស៊ីតេ specific gravity ជាដងស៊ីតេយកម៉ាស់មៀតថ្មចែកនឹងម៉ាស់មៀតទឹកអញ្ចឹងជាក់ស្ដែងវាជាម៉ាស់មៀតណាជាដងស៊ីតេមួយទៀតគឺភាគរយសំណើម water content សំណើមយើងអាចកណនាវាបានដោយយើងប្រើឡ105លើការ៉េជំនួយខ្ញុំយកដីសើម្ដុំខ្ញុំដាក់នៅកំប៉ុងណាដល់យើងដឹងម៉ាស់កំប៉ុងអញ្ចឹងយើងយកវាទៅថ្លឹងទៅយើងបានម៉ាស់កំប៉ុងហើយនឹងម៉ាស់បត់ដីកំប៉ុងគឺដើម្បីត្រដើម្បីដើម្បីត្រអត់ដីហ្នឹងបើយើងអត់មានកំប៉ុងយើងត្រអត់បានអាហ្នឹងគឺការអនុវត្តជាក់ស្ដែងការអនុវត្ត តបមកយើងយកម៉ាស់ដីនឹងកំប៉ុងហ្នឹងទៅសម្ងួតនៅក្នុងឡឲ្យវាស្ងួតស្ងួតមានន័យថាម៉ាស់ទឹកស្មើសូន្យម៉ាស់ទឹកហើរអស់អញ្ចឹងខ្ញុំអាចយកម៉ាស់ភាពខុសគ្នារវាងម៉ាស់សើមហើយនឹងម៉ាស់ស្ងួតដកគ្នាទៅយើងឃើញម៉ាស់ទឹកយើងយកម៉ាស់ទឹកមកចែកនឹងម៉ាស់បោះដីស្ងួតជាភាគរយទឹក ម៉ាស់ដីស្ងួតយើងអាចដឹងយើងយកម៉ាស់សរុបមកដកម៉ាស់កំប៉ុងចេញទៅតែពេលលក្ខខណ្ឌវាស្ងួតហ្នឹងអញ្ចឹងយើងឃើញហើយភាគរយទឹកអញ្ចឹងតាមភាគរយទឹកតាមម៉ាស់ដងសិតេថ្មយើងអាចព្រោមេគុណសំណើមនឹងបានណាយើងវិភាគកលនីចោះឡើងទៅយើងរកឃើញមេគុណសំណើមតោះមកយើងមានណែនាំប៉ារ៉ាម៉ែត្រថ្មីមួយទៀតយើងហៅប៉ារ៉ាម៉ែត្រ peak spot angles the width ឬក៏ wall ratio បង្ហាញពីកម្រិត spot នៅក្នុងដីអញ្ចឹងដើម្បីបង្ហាញពីកម្រិត spot នៅក្នុងដីគេអាចយកម៉ាស់ប្រហោងទៅចែកនឹងមៀតប្រហោងទៅចែកនឹងមៀតដីឬមួយក៏មៀតប្រហោងចែកនឹងមៀតសរុបអត្ថន័យរបស់វាដូចគ្នាតែលេខអត់ដូចគ្នាលេខចម្លើយលេខចេញមកវាអត់ដូចគ្នាតែអត្ថន័យ 6ព្រោះយើងប្រើមៀតប្រហោងចែកនឹងមៀតសរុបក៏បានចែកនឹងមៀតថ្មក៏បានអាសន័យតែមួយតែអញ្ចឹងពីរហ្នឹងវាមានតំណែងតំណងគ្នាហើយ n យើងមាន porosity ក៏បានយើងអាចរក andinovit យើងមាន andinovit យើងអាចរក porosity ណាអញ្ចឹងវាជា relation ឯងណាប្រើរបស់តែមួយអត្តន័យតែមួយណាខ្ញុំចង់មានខ្ញុំចង់កណនី n ក៏បានខ្ញុំចង់ប្រាប់គេ e ក៏បាន នៅក្នុងការបម្រើបម្រាស់ការប្រើប្រាស់សម័យកាលពេលខ្លះសម័យកាលខ្លះគេទាញតែមេគុណអឺអញ្ចឹងយើងត្រូវយកអឺទៅប្រើសម័យកាលខ្លះគេស្រួលគេទាញតែមេគុណអិនណាអឺតាក់ទងនឹងតិចទៀតយើងរៀនតាក់ទងនឹង consolidation ហើយគេទាញតែមេគុណអឺអញ្ចឹងគេចូលចិត្តយកអឺទៅប្រើអញ្ចឹងបានយើងបង្កើត parameter អឺដែលយើងប្រើ vv លើ vx ហ្នឹងប៉ុន្តែនៅពេលខ្លះ គេប្រើមេគុណ n តាក់ទងនឹង seed page តាក់ទងនឹងជំរាបទឹកនៅក្រោមដីគេទាញដោយ vv លើ v សរុបអញ្ចឹងគេយក n ទៅប្រើវិញណាអញ្ចឹងវាជារបស់ដែលប្រែប្រួលទៅតាមរូបមន្តយើងឯណាអញ្ចឹងថ្ងៃហ្នឹងយើងបញ្ចប់តាមប៉ុណ្ណឹងហើយអឺណាអឺពួកសុំសួរមួយចុះអា TD ហ្នឹងអឺ TD ហ្នឹងយើងមើលវាមានមេគុណ ដែលយើងត្រូវហៅព្រោះយើងមកយើងនិយាយ TD យើងបន្តិចណា TD យើងគឺលំហាត់ទី1យើងអាចធ្វើបានហើយណាយើងសម្រាយទៅសម្រាយអឺ gamma unit តែឥឡូវ gamma unit ធ្វើម៉េចបានស្មើនឹងប៉ុណ្នេះ GS gamma ទឹក1ដក porosity ហើយកតា1បូកភាគរយ គាត់ធ្វើកន្ធឹងទី2កម្មាហៈស្មើនឹង GS កម្មា W 1ដក N បូកនឹង NSM កម្មា W ណាមានន័យថាគេឲ្យយើងស្រាយថាធ្វើម៉េចតំណាក់តំណងខាងឆ្វេងហ្នឹងស្មើនឹងប៉ុណ្ណាហើយធ្វើម៉េចតំណាក់តំណងខាងស្ដាំហ្នឹងស្មើនឹងប៉ុណ្ណឹងហេតុអីវាស្មើអញ្ចឹង